មកគ្នាយើងមកចាប់ត្រីឯងអ្នកសមុទ្រត្រីឯង ណែពុតដៃមកយកយកទេសភាពត្រីហ៎អឺងយបង

ការហូបចក់ធានាទុកដាក់ដាក់មួយឆ្ងាញ់ចំយៈដោយលីអូទៀត បានមានបានមានដៃធ្វើការអូនអត់បានដាច់ចតុលមកចូលដល់ហើយនេះយេ ពណ៌លឹងខៀវមិននេះមិនខៀវសង្កាត់ទេអ្នកណាខៀវខៀវខៀវសខៀវងាប់ស្លឹកស្រូវហ្នឹងផ្លូវហ្នឹងស្មៅនេះវិញ 2006ដើមទាំងអស់ណាតែយ៉ាងម៉េចណាលំគេអានេះបានសម្រេចនេះគេហៅថាម៉ែមលងអាថាកូនមលង នតែននឹងជីជ្រក់ហ្នឹងជីសុខសាមកដើមម្លឹកទី8ព្រៃហើយព្រៃហើយទី1ដើមម្លឹកធំហ្នឹងដល់ផ្លែ កប៉ុនមនុស្សហ្មងតែនេះអត់ផ្លែ ដល់វគ្គដាំស្វាយតែនតែនតែនណា ទី1គេមាន5តាអត់ដឹងសោះហ្មងហើយនេះនេះពូហឿមហ៎បកផំទៅយកកទេមកទាលុយ 他们不唱。 សម្រាប់វីដេអូមានតែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដានទស្សនាទាំងអស់គ្នាហើយនឹងមានវីដេអូបន្តទៀតគឺចង់តបេះអលឹកចាំតាមដានទាំងអស់គ្នាបាទអរគុណហើយកុំភ្លេចចុច like និង subscribe ឲ្យមួយផងអរគុណបាទជម្រាបលា ូចុះសពកង់សិនយូគេជួយសពកង់បងអត់ចេញខ្យល់ទេបងអត់បើទេអីអូចាំអីទៅអត់អីចាំអីចាំអីនេះពពែមិនជាមទេណាសាហាវកានោះមិនប្រះតែសត្វជាមម៉ែ tôi 나왔다오냐 응 anh anh 하나 키우네 응 응, 진짜 chơi à, hao đôi mình nữa ha パッタかんない。はい、パッタがいい。 មើលថតមើលចាក់យ៉ាមើលចានេះទុំនៅអាហ្នឹងអាក្លេបដែរកាច់មកអាមីងថាទុំអីហ្នឹងបេះមកកាច់ណាមីងថាទុំមើលមិនឃើញទុំទេប៉ា មមកមិនដឹងទុំមកជ័យណាណាណាដាក់ទុំដាក់កំហំវានៅនេះអត់ខំបាយខៀវហ្នឹងក៏នេះដែរតែគេដេះខៀវខៀវទុំយកស្លោកកកហ្មងកាច់វាមកតែមិនអូនមិនចាស់គេទៅ ហើយកុំកាត់ដល់នេះខូចដើមម្នាស់គេអើចៃបណ្ដោយមកវាកាច់ទៅមកវាកាច់កាត់ទៀតអូនកុំកាត់អូអានេះធំធំមែនបង Woo! は នោមទៀត ប៉ុណ្នេះហើយក៏មានដល់ជើងមានដើមណាកាទឿកាទឿតាមអេមានមួយទៅនេះខ្ញុំយកមកអាចងាយគេចង់ថាខ្ញុំមកបងអូចង់ឯងបាទគាត់ធ្វើអី ជាប់ផត់មិនសំដែងទេណាស៊ីណាអូហ្មងនេះទូរស័ព្ទនឹងធ្លាក់ទឹកអីក៏មិនសំដែងទេណាចង់និយាយថាមកគោគោពងគិតណាការងាយពួកឯងណាគោរស់ស្អី ទៅទៅលើហ្មងទៅមើលយើគូនេះមលប់មិនព្រមតដេកអាហ្នឹងនេះមលប់សាច់រយៈតែក្រមទេមលប់នេះនេះផ្លេច ខពោធិ៍សាត់ណាតែកម្រអត់សូវមានអ្នកមកឯនៅម្ដុំនេះហ่ะជិតដល់ហើយឥឡូវចាំទៅទស្សនាដល់ដល់កន្លែងរាវខ្យងទាំងតែម្ដងខ្ញុំតែថាអូខេនេះមកដល់មាត់ច្រាំង ដល់មកច្រាយនេះកន្លែងរាវកន្លែងរាវខ្យងហ្នឹងនេះដែរមកតែជ្រៅអា ពីត្រីនេះគឺក្រុមការងារអ៊ុយសុយ យអុយនោះនោះចេះតែយកមកដែរប៉ាផងហើយគឺធំឲ្យដាក់មិនដាក់យកអាធុងតកភូចាតកចោលនោះចឹងលើមុននិយាយសើមើលវិជ្ជាក្រមមកមិញហ្នឹង cho Mình phô đến này ចំអត់បានលៀងណាអូន ខ្យងបាត់អីហ្នឹងទឹកអញលុនខ្លាច់ដែរហើយអញជិះតាមហើយបាត់ហើយបានមកគ្រាប់ហើយចាប់ខ្លួនហើយណាគាត់គម្រូងមកអញ្ចឹងណាត្រីអាត្រីត្រីនេះត្រីជា ចាស់ជីយើងនៅកន្លែងនោះអត់វិញហ្នឹងហើយត្រីជីហ្នឹងអត់ទេចាំទៅព្រួយបេះជីធួចមកតែកម្រងច្រើនពីរអត់បាននេះកុំឲ្យយកមកច្រើនពេកដាក់មហូបពីផ្ទះមកខ្លាំងបងហែបងហែនៅបាយឲ្យថ្ងៃគេឲ្យឈប់អត់បងហ៎អូឯងស្អាតអត់បើមិននេះស្អីអា នេះមេកាទូសាប់ចិត្តផងតែថតថតធ្លាក់ចូលទឹកនឹងបាល់ហើយជ័យកំងពីអាមេរិកមកកំង5ឆ្នាំអញគឺស្អីអញណាឯងណាថ្ងៃនេះទៅវិញថ្ងៃចេញមកផឹកដល់យកមកលឹងថ្ងៃណាហើយណាយេអញកាត់ថ្លៃផឹកផឹកបងអញវិញហ៎បាត់ដឹងនេះគូតែទិញហ្នឹង តាមបើមកខំតាមបើណានេះនេះគេចោលទៅទុកក្នុងអត់មួយរហេតតែបើថាក្នុងរងខាងនេះតើមានគ្នាបន្រាវបានស៊ីពេ ត់ប្រពេសោះហ្នឹងតែជៀមជៀមជៀមមើលមួយនេះអំពេញតិចមើលនេះអឺកំបានស្មៅខៀវយូរណាបានមើលទៅទីឲ្យបាត់សិនណា តិចបានមើលមើលបែបមួយជាងបានអូនមើលអឺនេះទុកមកបានប៉ុណ្ណាចាំឈូយើងថតឲ្យឃើញដល់មកទៅស៊ូមតិចទៅឃើញធំហ្នឹងណែស៊ូមចាប់ដាក់ឯណាមិនមែនសេរីចាប់ដាក់ឯណាថត bạc tròn lưỡi buồn tí không nó về ờ, cho số buồn đấy bó bó gà la món à bó gà la chôn tực món à taro rồi <laughs> bỏ ngay nhá để cái liệm đây nhóm mà quái đang rương rồi bệnh vong cái nâng mà rồi ta rồi lấy chiều vậy quái thằng ta rương với nhau mà ដល់ទេណាលេចកើតដល់ហើយចេះខុសហ្នឹងនោះកន្លែងទឹកនោះឆ្នោតនោះហុងហ្នឹងមែនទេអញ្ចឹងកន្លែងនេះនេះហ្នឹងអត់ទេនេះនេះនេះមុខហ្នឹងនេះរត់បាត់នេះនេះនេះនេះនេះឆ្នាំឆ្នាំមានមករពុះអត់ទៅអឺអាខេបាយមករកភ្លាមភ្លាមអត់បាត់អាខេ នគឺកថាប៉ុណ្ណាចាប់ហ្នឹងរបស់ប៉ុណ្ណាគេរនបានផងមកតែងែននេះនេះញឹមមួយមើលសង្សារមិនមិនគួរសួរទេទៅសងលុយគេអញប៉ុន្តែដើមខ្ញុំរត់នេះគាត់ទៅធ្វើគាត់គឺប៉ះ rồi chia này hari hari kocan kiri cah hilang mah kom nemo ừ បាច់ទុកគួអត់ចង់ហត់ទៅចាក់ទៅចាក់នៅមកបាយហើយមិនសេចចាប់វិញមកតែអត់គ្រប់គាត់ចាប់គ្រប់ដៃហើយអញមិនក៏បាក់រោមហើយយ៉ាងងាយចាប់វិញក៏បានដែរអត់តោះសេះដាច់យកសេះតាប្រលហាមពួនញ៉ាំលបែង បាទឥឡូវបូកសរុបផលិតផល សម្រាប់ការរៀបចំបាញ់មិញការរស់រៀបចំរាប់ទៅបានចិត្តមកបាទឥឡូវបូកសរុបផលិតផលសម្រាប់ បាទសម្រាប់ បេសកកម្មរាវខ្យងក្នុងថ្ងៃនេះគឺត្រូវបានបញ្ចប់ហើយក៏សូមអរគុណដល់ការតាមដានទស្សនាវីដេអូមួយនេះទាំងអស់គ្នាបាទសូមអរគុណហើយកុំភ្លេចចុច like និង subscribe ឲ្យម្នាក់មួយផងបាទសូមអរគុណជម្រាបលាបាទ